សួស្តីសួស្តីទាំងអស់គ្នា ស្វាគមន៍មកកាន់ម៉ោងសិក្សាប្រវត្តិវិទ្យាសាជាថ្មី ក្នុងម៉ោងសិក្សានេះលោកគ្រូមាន ពាក្យសំខាន់សំខាន់យកមកសិក្សា សម្រាប់បងប្អូនទាំងអស់គ្នា ពាក្យសំខាន់ទី1គឺពាក្យថាបន្ទាយមានជ័យបន្ទាយមានជ័យគឺជាឈ្មោះបន្ទាយរបស់ព្រះច័ន្ទរាជា ដែលព្រះអង្គទ្រង់ កសាងនៅត្រើយខាងកើតនៃដងស្ទឹងពោធិ៍សាត់នៃខេត្តពោធិ៍សាត់ដែលទីតាំងនោះប្រហែលជានៅក្នុងបរិវេណវត្តមន្ទីរដីបច្ចុប្បន្នបានជាមានឈ្មោះថាបន្ទាយមានជ័យពីព្រោះបន្ទាយនោះព្រះអង្គទ្រង់បានធ្វើសឹកសង្គ្រាមឈ្នះកងទ័ពសៀម ដែលតាមចាប់ព្រះអង្គព្រមទាំងកងទ័ពនៃស្ដេចកន ដែលលើកទ័ពមកធ្វើសង្គ្រាមជាមួយព្រះអង្គដូច្នោះហើយព្រះអង្គទ្រង់ប្រទាននាមថាបន្ទាយមានជ័យក៏ប៉ុន្តែបន្ទាយមានជ័យនោះពុំបាននៅសេសសល់រហូតមកដល់សពថ្ងៃទេសម្បីតែឈ្មោះក៏អ្នក មួយចំនួនធំនោះពុំពុំដឹងផងថាខេត្តពោធិ៍សាត់នោះមានឈ្មោះថាមន្ទីរមានជ័យណាដោយគេឮថាមន្ទីរមានជ័យគឺសំដៅលើខេត្តមន្ទីរមានជ័យតែម្ដងអញ្ចឹងមន្ទីរមានជ័យមួយទៀត គឺជាឈ្មោះខេត្តឈ្មោះខេត្តមួយរបស់ប្រទេសកម្ពុជា ដែលស្ថិតនៅតំបន់ពាយ័ព្យជាប់នឹងព្រំដែននៃប្រទេសថៃ ខេត្តនេះកាលពីមុនគឺជាទឹកដីនៃខេត្តបាត់ដំបងប៉ុន្តែក្រោយមកត្រូវបានបង្កើតជាខេត្តថ្មីមួយទៀតខេត្តនេះត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ32ក្រចចុះថ្ងៃទី23ខែមករាឆ្នាំ1987របស់ក្រមប្រឹក្សារដ្ឋនិងកំណត់ព្រំប្រទល់ខេត្តដោយអនុក្រឹត្យលេខ10 អណូក្រចុះថ្ងៃទី4ខែមេសាឆ្នាំ1987របស់ក្រមប្រឹក្សារដ្ឋមន្ត្រី នៃរបបសាធារណរដ្ឋប្រជាមានិត កម្ពុជាខេត្តនេះត្រូវបានសម្ពោធឲ្យដំណើរការជាផ្លូវការ នៅថ្ងៃទី7ខែមករាឆ្នាំ1988 ដោយលោកប៊ូថងអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីសពថ្ងៃខេត្តបន្ទាយមានជ័យមានផ្ទៃក្រឡាចំនួន6679គីឡូម៉ែត្រការ៉េនិងចែកជា7ស្រុក ក្នុងនោះមានស្រុកបង្គោលបុរី ស្រុកប្រណេតព្រះ ស្រុកភ្នំស្រុកស្រុកអូជ្រៅ ស្រុកស្វាយជេកស្រុកថ្មពួកនិងស្រុកម៉ាឡៃហើយសូមបញ្ជាក់ថាការបង្កើតជាជាខេត្តដំបូងគឺមានតែ6ស្រុកទេ គឺ ស្រុក5កាត់ចេញ ពីខេត្តបាត់ដំបង និងស្រុកមួយទៀតកាត់ចេញពីខេត្តសៀមរាបចេញពីខេត្តសៀមរាបសូមបញ្ជាក់ដែរថាបានជាដាក់ឈ្មោះថាខេត្តបន្ទាយមានជ័យ ពីព្រោះនៅក្នុងយុទ្ធនាការនារដូវក្តៅក្នុងឆ្នាំ1984 1985កងទ័ពនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានទទួលជ័យជំនះយ៉ាងធំសម្បើមលើកងទ័ពខ្មែរក្រហម ហើយនឹងបន្តទទួលជ័យជំនះជាបន្តបន្តមកទៀតដូច្នេះដើម្បីជាការចងចាំ និងជាការរំលឹកអនុស្សាវរីយ៍នៃជ័យជំនះរបស់ខ្លួនណាទើបគេបង្កើតខេត្តនេះឡើង ហើយដាក់ឈ្មោះថាខេត្តបន្ទាយមានជ័យជាងខេត្តបន្ទាយមានជ័យអូនពិនិត្យមើលទីតាំងលើផែនទីទាំងអស់គ្នាអញ្ចឹងពណ៌ក្រហមគឺជាផ្ទៃតំណាងឲ្យខេត្តបន្ទាយមានជ័យមានជ័យ គឺមានព្រំប្រទល់ណាជាប់នឹងបាត់ដំបងជាប់នឹងសៀមរាបជាប់នឹងឧត្តរមានជ័យហើយនឹងប្រទេសថៃប្រទេសថៃអញ្ចឹងខេត្តមន្ទីរមានជ័យគឺជាខេត្តនៅផ្នែកជាយប់អញ្ចឹងផែនទីមួយនេះគឺជាផែនទីបង្ហាញអំពីខេត្តមន្ទីរមានជ័យទាំងមូលទាំងមូល។ នេះគឺជានេះគឺជាផ្លូវលេខ6ផ្លូវជាតិលេខ6មកកាត់សៀមរាបមកជួបនៅមន្ទីរមានជ័យហើយនេះគឺជាផ្លូវជាតិលេខ5ដែលចេញពីបាត់ដំបងមកប្រសពគ្នាជាមួយផ្លូវជាតិលេខ6ហើយឆ្ពោះទៅកាន់ច្រកព្រំដែនប៉ោយប៉ែត និងតភ្ជាប់ជាមួយនឹងខ្នល់ជាតិរបស់ប្រទេសថៃចង្ខាតមន្ទីរមានជ័យអូសពថ្ងៃនេះ មានក្រុង2ណាមានក្រុង2គឺក្រុងសរីសុភ័ណ្ឌក្រុងសរីសុភ័ណ្ឌគឺជាក្រុងដែលធំជាងគេបន្ទាប់មកគឺក្រុងប៉ោយប៉ែតណាចង្ខាតមន្ទីរមានជ័យមាន7ស្រុកនិងក្រុង2ក្រុង2 ចឹងផុតពីខេត្តបន្ទាយមានជ័យយើងចូលពាក្យបរោហិតបរោហិត កាលវីដេអូមុន យើងបានសិក្សាម្ដងដែរព្រាមបាគូណាព្រាមបាគូអញ្ចឹងគឺម្ដងនេះគឺពាក្យបរោហិតឬក៏ថាព្រាមបរោហិតបរោហិតគឺ សំដៅទៅលើពួកព្រាមដែលបំពេញប្រយោជន៍ដល់ព្រះនគរ ឬពួកព្រាមដែលជាសសរទ្រូងនៃព្រះនគរអិបរហិតនេះ និយាយឲ្យចំគឺសំដៅលើព្រះរាជគ្រូនៃនគរព្រះរាជគ្រូនៃព្រះរាជាដែល ទ្រង់រាជព្រាមដែលចាត់ចែងធ្វើ ពិធីបូជាយញ្ញហើយនិងពិធី ក្នុងព្រះរាជជវាំងដើម្បីថ្វាយព្រះរាជាតាមប្រពៃណីនិងសាសនា ចឹងផុតពីពាក្យបរហិតគ្រូមានពាក្យថាប្រតិពតប្រតិពតមានន័យច្រើន មានន័យច្រើន មានន័យថាស្រឡាញ់មានន័យថាមេត្រីមានន័យថាបែតីមានន័យថាស្នេហាឬក៏គួចចិត្តជំពាក់ជាដើមអញ្ចឹងបងប្រើពាក្យមួយណាក៏មានន័យដូចនឹងពាក្យថាប្រតិពតដែរអញ្ចឹងពាក្យចុងក្រោយ គឺលោកគ្រូនាំបងប្អូន ទៅយល់ន័យអំពីពាក្យថាព្រះពោធិសត្វព្រះពោធិសត្វគឺសំដៅអ្នកដែលមានចិត្តឬសេចក្តីប្រាថ្នាជាប់មាំក្នុងពោធិណាគឺអ្នកដែលកំពុងសាងបំពេញ បារមី ដើម្បីសម្រេចនូវការត្រាស់ ដឹងជាព្រះសម្មាសម្ពុទ្ធសម្ពុទ្ធនាការខាងមុខណា ចឹងមិនថាជាមនុស្សណាមិនថាជាសត្វមិនថាជាជាអរូបឬក៏អព្រំអ្វីក៏ដោយឲ្យតែក្នុងចិត្តមានការតាំងមមក្នុងការសាង បារមី ដើម្បី សម្រេចក្នុងការត្រាស់ដឹង គេហៅថាពោធិសត្វទាំងអស់ពោធិសត្វទាំងអស់ចឹងប្រពោធិសត្វក្នុងសាសនាប្រពុទ្ធ មានពីរសំខាន់គឺព្រះពោធិសត្វក្នុងព្រះពុទ្ធសាសនាហិនយានហើយនិងព្រះពោធិសត្វក្នុងព្រះពុទ្ធសាសនាមហាយានអញ្ចឹងរូបភាពនេះ គឺជាព្រះពោធិសត្វក្នុងព្រះពុទ្ធសាសនាហិនយាន គឺតួអង្គព្រះពោធិសត្វវេស្សន្តរណាវេស្សន្តរដែលព្រះអង្គទ្រង់កាន់ព្រះខណ្ឌរាជហើយនឹងដឹក ដៃរាជបុត្រនេះខាងក្រោយព្រះអង្គនេះគឺព្រះនាងមេត្រីដែលជា មហេសីរបស់ព្រះអង្គដែលហើយពោនៅបុត្រដែរគឺជាលីគ្រឹស្ណានេះជាលីនេះគ្រឹស្ណាដែលដែលជាដែលតាមព្រះរាជជាបិតានិងមេដាចូលក្នុងព្រៃដើម្បីសាងទានបារមីណា ចឹងរូបខាងនេះគឺជាព្រាមឈ្មោះជជក់ណាជាព្រាមជាតាព្រាមជជក់ដែលក្នុងរឿងវេស្សន្តរជាដកគឺជាតួអង្គដែលដែលតាមដែលតាមជីជីព្រះវេស្សន្តរក្នុងការបំពេញទានឬក៏និយាយថាគឺជាតួអង្គដែលដែលអាចញ៉ាំងទានរបស់ព្រះវេស្សន្តរឲ្យ ឲ្យជ្រះថ្លាក៏មានឲ្យល្អក៏មាន នេះព្រាមជជក់ដឹកដៃនាងអមិទ្ធិតាណាអមិទ្ធិតាអញ្ចឹងអមិទ្ធិតាមានន័យថាធីតាដែល គ្មានញាតិមិត្តណាគឺព្រាមធីតានេះពេលដែលបានជជក់គឺត្រូវបានគេចោមរោមធ្វើបាបគឺគ្មានមិត្តគ្មានញាតិណាមករស់នៅ ជាមួយព្រាមជជក់ត្រូវបាន គេធ្វើបាប គ្មានអ្នករាប់រកចឹងហើយគេដាក់ថាអមិត្តធីតាណាគឺធីតាព្រាមដែរពុំមានញាតិមិត្តនៅខាងរូបខាងក្រោមនេះលោកគ្រូមានរូបមួយគឺរូបទេពធីតាមេខលាទេពធីតាមេខលាដែលគេថាជា ទេវតារក្សាសមុទ្រនេះគឺជាព្រះពោធិសត្វដែល គឺតួអង្គព្រះមហាជនកមហាជនកគឺជាតួអង្គពុទ្ធិស័តក្នុងមហាជនកជាដកដែលព្រះអង្គគឺជាតួអង្គពុទ្ធិស័តសាងនៅវិរិយៈបារមីណាសេចក្តីព្យាយាមយ៉ាងមាំក្នុងសាច់រឿងនោះគឺព្យាយាមយ៉ាងម៉េចគឺព្រះអង្គគឺជាពុទ្ធិស័តដែលព្យាយាមមាំនៅក្នុងអាការតាំងឧបោសថសិលឧបោសថសិល ពេលដែលព្រះអង្គលេចសំពៅ គឺព្រះអង្គមិនលះបង់នៅសេចក្តីព្យាយាមប្រឹងហែលឆ្លងសមុទ្រហើយក្នុងចិត្តនោះគឺតាំងអបអសតសិលផងដែរអញ្ចឹងដោយរិទ្ធនៃសេចក្តីព្យាយាមធ្វើឲ្យពនាងទេពធីតាមេកលាទ្រង់យាងមកសង្គ្រោះព្រះមហាជនុពីសមុទ្រយកទៅដាក់នៅឆ្នេរនៃសមុទ្រ ចឹងសម្រាប់ម៉ោងសិក្សានេះលោកគ្រូមានតែប៉ុណ្ណឹងហើយក្នុងម៉ោងសិក្សាក្រោយប្រហែលជាលោកគ្រូអាចលើកយកពពុទ្ធិស័តក្នុងសាសនាមហាយានវិញម្ដងណាដែលដែលភាគច្រើនគឺយើងពុំសូវស្គាល់ប្រមាណទេណាដូចជាពពុទ្ធិស័តកេសវរៈអមេត្រយៈអីជាដើមណាពពុទ្ធិស័តអឺ ប្រណេត1000អីក៏ដោយ ដែលភាគច្រើនលើសូវមានគេស្គាល់អញ្ចឹងអរគុណសម្រាប់អ្នកទាំងអស់គ្នាណាអរគុណដែលចង់ចេះចង់ដឹង ហើយនឹងតែងតែគ្រប់គ្រងអរគុណសម្រាប់ ការចែករំលែកវីដេអូសន្យាជួបគ្នានៅវីដេអូក្រោយនឹងនាំយកនៅគំនិតចំណេះដឹងហើយនឹងរូបភាពក៏ដូចជាវីដេអូដែលល្អល្អ ជាចំណីដល់បញ្ញាដើម្បីចម្រើននៅការចេះដឹងទាំងអស់គ្នាអរគុណបាយបាយ